ភូភក្តីស្ងល់មួយថាចង់សួរទៅលោកគ្រូតេតងនឹងបោះបាយបិណ្ឌតើបោះបាយបិណ្ឌនឹងបានផលដល់ពួកប្រែតដែលស្លាប់ទៅឬទេដល់ឬមិនដល់នឹងអាត្មាគ្មានទៅដឹងទេប៉ិនបើសួរថាតើអាត្មាធ្វើអត់អត់តាំងពីអាត្មាមិនតន់យល់ច្បាស់ធម៌អាត្មាមិនដែលអស់បាយមួយដុំអត់មក ធ្លាប់ໄວស្គាល់ឲ្យគេមាន ការទំបួសទំបួសវត្តអាត្មាហ្នឹងតែចិត្តភ្លឺទីបោះអបាយបិណ្ឌគឺໄວស្គាល់អាត្មាចាំចង្វាក់អាភ្លេងបោះអបាយបិណ្ឌហ្នឹងទៀតໄວໄວដូចថាបាតស្គរហើយហ្នឹងអាគែមស្គរហ្នឹងអាអាអាក្នុងស្គរឬទូងទូងដែរហ្គេមស្គរឈើនេះឬតកតកតកយ៉ាងនេះវាយថាតកតកតកតកទូងទូងទូង ទូងតកទូងទូងតកតកទូងទូងចឹងអាត្មាធ្លាប់ចេះវ័យចាស់ចាស់វ័យទៅចេះតាមគាត់ប៉ុន្តែឲ្យដែលទៅបោះហ្មងអត់ដូចអត់ចំណូលកាលហ្នឹងមិនថាយ៉ាងម៉េចមើលទៅដូច waste មើលទៅដូចអាម៉េចមិនដឹងដល់ពេលយើងមកសិក្សារៀនសូត្រទៅដឹងថាការបាចបាយបិណ្ឌពេញតវត្តហ្នឹងទោសវិញគ្មានបានប៉ុនអីទេ វត្ថុបំណងរបស់ពៈបរោះយើងហ្នឹងគាត់ធ្វើអាត្មាគិតថាគាត់មានបំណងល្អខ្លះដែរឲ្យមនុស្សទៅវត្តទៅអីកំឡាមនុស្សឲ្យចេះទៅជុំគ្នានឹកម៉ែនឹកឪអីចឹងទៅឲ្យវាមិនភ្លេចចោលពេកប៉ុន្តែរស់អីវាមិនល្អបង្កើតរឿងអត់ល្អចឹងទៅទៅបោះប្រឡាក់ពេញទៅវត្តបើបើគិតបើគិតជាបាចឲ្យនឹងទី1មានមច្ឆាទិដ្ឋិទី2 បលក្សនាសនៈសង្ឃទីវត្តអារាមបើយើងឲ្យកើតជាអំពើល្អយើងអត់ទៅបំផ្លាញបរិស្ថានអញ្ចឹងអាទៅបោះនោះបំផ្លាញបរិស្ថានគឺប្រឆាំងជាមួយនឹងអាវាសជាទីសំបាយធ្វើឲ្យអាវាសទៅជាកក្រិចបាបអាហ្នឹងមែនតើតើប៉ុន្តែចង់និយាយថាពីបំណងរបស់អ្នកបង្កើតហ្នឹងអាចថាមិនអាក្រក់ទេព្រោះមនុស្ស បើមិនរួពិធី កុហកវាអត់ព្រមទៅតែទៅទៅអញ្ចឹងឯងបានគេឲ្យបោះពេលព្រលឹមហើយអាពេលព្រលឹមហ្នឹងឲ្យលោកសោតបារាប្រែឲ្យស្ដាប់ទៅវិនិច្ឆ័យហ្នឹងវាអញ្ចេះអញ្ចេះអញ្ចេះប៉ុន្តែអ្នកទៅបោះឡើយអាត្មាគិតថាគ្មានទៅស្ដាប់បារាស្អីទៅទៅបោះទៅញ៉ែគ្នាពេញទៅវត្តហ្នឹងប្រុសហេងស្រីទៅគប់បាយដាក់គ្នាប្រែពេញទៅវត្តអញ្ចឹងបានលះបានបានទេអាត្មាមិនដឹងទេប៉ុន្តែបើសួរអាត្មាថាអាត្មាធ្វើទេអាត្មាអត់ធ្វើទេ ហើយអត់ធ្វើឲ្យសុវត្តហ្នឹងពោធិ៍សាត់ថ្មបកើតឡើងប្រហែលតាំង2001មកហ្នឹងមកដល់ពេលនេះមានបោះបាយម្ដុំឯណូអត់ធ្វើស្អីតែមិនច្បាស់ពីក្នុងមកថ្មអត់ធ្វើបោះបាយបិណ្ឌក៏មិនធ្វើអារោងអ្នកតាស្អីក៏មកធ្វើអត់អត់ធ្វើធ្វើទៅស្អីដែលយើងអាចពិសោធន៍បានមកតាហើយ ក៏មានការលើកឡើងដែរដូចជានៅយៈខសង្យុត្តអីដូចជាពួកយៈពួកប្រែតអីខ្លះវាដើរលិតអារបស់សៅមងអីចឹងចាស់ចាស់ជាបង្កើតកម្មវិធីដោយសាររៀនប៉ុន្តែសម័យពុទ្ធមានណាធ្វើចឹងអត់ទេអ្នកខ្លះរហូតដល់យល់ថាបោះបាយបិណ្ឌមានតាំងពីសម័យព្រះតាគ្មានទេពុទ្ធឯណាទៅបរៀនអញ្ចឹងអត់ទេប៉ុន្តែគ្រាន់ថា ចាស់ចាស់គាត់ចេះយករឿងហ្នឹងយកមកផ្សំបង្កើតពួកមានពួកប្រែតខ្លះហ្នឹងវាស៊ីអនុមោទនីបុណ្យបានទេវាដើរលិតតែរបស់ចឹងចឹង ក៏ក្រិចអីចឹងអញ្ចឹងដល់បោះឲ្យវាសៅម៉ងទៅបានវាស៊ីកើតអត់ឆ្លាតទេអាគិតថាវិធីហ្នឹងអត់ឆ្លាតដដែលពីព្រោះពួកហ្នឹងវាមិនមែនតែខែភ្ជុំឯអាខែអប់ភ្ជុំវាដើរស៊ីតែកម្រងអញ្ចឹងហ្នឹងស៊ីតែកម្រងតែអញ្ចឹងមិនបាច់ភ្ជុំក៏វាស៊ីតែកម្រងអញ្ចឹងឯងកម្មវាឲ្យស៊ីតែអញ្ចឹងវាអត់ឲ្យសៀលរបស់កល្អកើតហើយក៏គ្មានកម្មហ្នឹងប្រាប់ថាឲ្យស៊ីខែភ្ជុំអត់ទេអត់ វាស៊ីតែចឹងរាល់តែវាឃ្លានតែចឹងវាដើរលិតតែអញ្ចឹងរាល់ថ្ងៃគ្រូច្រកលហកមិនមែនតែទៅវត្តវាទៅក្រកច្រកលហកតាមផ្សារតាមផ្សោតាមទីស្មោកគ្រោកតាមទីចោលសាកសពពួកយៈពួកអមនុស្សនឹងវាដើរលិតតែអញ្ចឹងយើងមិនបាច់បោះអីអញ្ចឹងក៏វាលិតតែអញ្ចឹងយើងបោះក៏តែប៉ុណ្្នឹងអាមិនបោះក៏តែប៉ុណ្្នឹងអញ្ចឹងលទ្ធផលបានតែខាតហ្នឹងហើយប៉ុណ្្នឹងឯងមានអីទេ បើគិតថាមានប្រយោជន៍ខ្លះសម្រាប់ខ្លួនឯងអាធ្វើបានប៉ុន្តែគិតរកប្រយោជន៍វាអត់ឃើញហើយអាត្មាបកស្រាយពីមុនពីមុនចេះមិនចង់ប្រអាប់ចាស់យើងពេកគេថាបំណងល្អអីរបស់គាត់ ចង់ឲ្យមនុស្សទៅវត្តប៉ុន្តែគិតយូរយូរយូរយូរទៅដូចរកល្អមិនឃើញសោះឃើញតែបំផ្លាញយូរយូរឥឡូវក្មេងប្រឡោះកំមុំឡើងទៅបោះគប់ដាក់គ្នាពេញតែនឹងឯងទៅញ៉ែនេះ វាអត់មានប្រយោជន៍អីផងរហូតដល់ទៅបង្កើតមិឆាទិដ្ឋិយាយយាយខ្លះគាត់បានលបហ្នឹងនៅវត្តហ្នឹងគាត់បង្កើតបល័យសោតមកឃើញផ្ទាល់វត្តខ្លះហ្នឹងគាត់ទៅជាមានបល័យសោតដល់ទៅទិញបាយគាត់យកទៅបោះមិនប្រែតស៊ីកើតណាមិនទិញបាយគាត់សោតបល័យស៊ីមិនកើតឃើញមិឆាទិដ្ឋិមួយជាន់ហើយមួយជាន់ទៀតតាជាប់របៀបកើតតែមិឆាទិដ្ឋិពេញទៅវាលហ្នឹងស្អីចឹងស្អីក៏ស្អីមានមករៀនសច្ចៈធម៌ទៅលែងឆ្ងល់អារឿងចឹង អអង្គរតនៈកន្សមអកសួរថាតើប្រពុតចេះមើលជំងឺ ផ្លូវកាយទេអឺបើតាមរឿងខ្លះមានពេលខ្លះព្រះអង្គមើលដែរសម្រាប់វិខសង្ឃអីហ្នឹង ដូចជាវិខរាកមូលអីព្រះអង្គឲ្យទៅយកអាមិនតែផ្លូវកាយអាផ្លូវចិត្តក៏ព្រះអង្គមើលអាផ្លូវកាយក៏ព្រះអង្គមើលប៉ុន្តែមើលមិនឲ្យសត្វលោកជាប់ជាពាក់ហ្មងមិនដើរតួជា គ្រូពេទ្យអីទៅព្យាបាលគេអត់ទេអានឹងទុកទូនាទីឲ្យកុហកគេធ្វើព្រោះថាបើព្រះអង្គវិខគ្នាឯងក្នុងហ្នឹងព្រះអង្គប្រាប់ឆ្នាំអីចេះចុះបានវិខគ្នាឯងប្រាប់គ្នាឯងហ្នឹងបានមិនមែនរឿងអកតិមិនមែនរឿងអឺប្រកាន់បពុអីទេ គឺដើម្បីការពារអាសវៈធម៌ការពារអកិលេសរបស់មនុស្ស ឥឡូវសាព្រះអង្គថាឲ្យភិក្ខុនឹងចេះពេទ្យទៅធ្វើពេទ្យចេះត្រាំទៅធ្វើត្រាំមិនលោកនឹងឈប់រៀនធម៌វិន័យអស់ឈប់រៀនអប់រំចិត្តអស់ដើរទៅធ្វើគ្រូធ្វើមហ្នឹងអត់មានយកធម៌អានត្រៃលក្ខឬក៏សង្វេគធម៌ហ្នឹងទៅចែកគេទេហើយមនុស្សដល់មកដើម្បីតែព្យាបាលរោគចឹងទៅវាមានបានពាក់ព័ន្ធនឹងអប់រំចិត្តចម្រើនបញ្ញាអីអត់ទេឥឡូវយើងមើលរហងៃពពុតហាមប៉ុណ្ណឹងលោកនៅតែធ្វើ នៅតែស្រោចទឹកនៅតែខ្សែកថាហើយហើយសួរថា អ្នកស្រោចទឹកខ្សែកថាទាំងអស់នឹងយល់សច្ចៈធម៌ឯងអត់ទេទាំងអ្នកធ្វើក៏អត់យល់អ្នកតែឲ្យលោកធ្វើក៏អត់យល់បើយល់ធ្វើអត់កើតធ្វើកើតព្រោះអត់យល់យល់ធ្វើអត់កើតធ្វើកើតព្រោះអត់យល់អារឿងហ្នឹងមានរឿងដែរដូចជាភិក្ខុមួយអង្គលោកអឺធ្លាប់ធ្វើពេទ្យនៅជាកុហកហ្នឹងលោកធ្លាប់ធ្វើពេទ្យហើយទៅបួសក្នុងសំណាក់ព្រះសិរីបុត្រសិស្សរបស់ព្រះសិរីបុត្រ ក្មួយទៅក្មួយមកក្មួយរបស់ព្រះសិរីបុត្រដល់ហើយចឹងទៅលោក ធ្លាប់ធ្វើពេទ្យចឹងលោកដើរព្យាបាលគេទៅអ្នកស្រុកនិយាយពីអគុណលោកឲ្យនេះឲ្យនោះឲ្យជីវរអីអីអីយកមកចែកព្រះសិរីបុត្រព្រះសិរីបុត្រចេះឆ្ងល់យកសបោមហ៎ហើយបាន ប្រាប់ថាង ខ្ញុំកណាទៅព្យាបាលជំងឺ គេជំងឺផ្លូវកាយហ្នឹងព្រះសិរីបុត្រតេះឌីល ពីខោឯងមកបួសទៅអី លះអានឹងកើតផងសឹកទៅធ្វើពេទ្យវិញទៅអានឹងការងារកុហកហ្នឹងព្រោះអីព្រោះទៅធ្វើអញ្ចឹងមិនមែនថាមិនជួយ ទេជាជួយទោះបីជាកុសលចិត្តក៏ដោយជាចាស់ជួយក៏ប៉ុន្តែវាបិទផ្លូវរបស់ប្រជាជនបិទផ្លូវរបស់បរិស័ទឈប់ឲ្យបរិស័ទងាកមករកអាហារផ្លូវចិត្តគឺភ័យអីទៅព្យាបាលតារឿងផ្លូវកាយហ្នឹងវាបិទអាហារផ្លូវចិត្តនេះបាត់ឈឹងហ្មងឈប់មកហាត់ពុតចិត្តនេះឈប់បណ្ដោយ ចឹងមិនកន្លែងហ្នឹងទោះបីប្រសងលោកចេះក៏ព្រះអង្គអត់ឲ្យធ្វើដែររឿងពេទ្យមកអីហ្នឹងណា ជាការទ្រុសតកូលកន្លែងហ្នឹងហៅថាជាការទ្រុសជាការធ្វើបាបបរិស័ទយើងចិត្តយើងយើងថាទៅព្យាបាលរោគគេដើម្បីជួយ គេប៉ុន្តែអត់ទេព្រះអង្គថាអានឹងធ្វើបាបគេព្រោះអី ព្រោះយើងយកអាគុណសម្បត្តិព្យាបាលរាងកាយគេនឹងឲ្យគេជ្រះថ្លាបូជាតែរឿងអញ្ចឹងទៅបាទផ្លូវកាយនឹងមករលោកទៀតណាដល់ផ្លូវចិត្តនេះអត់មករៀនដើម្បីវឹកហាត់ទេអត់អត់លេងចោលអានឹងអស់លេងអ្នកខ្លាំងយកយកថាអានឹងជួយមនុស្សជួយ សង្គមជួយអីមែនទេ ធ្វើបាបមនុស្សវិញទេធ្វើឲ្យមនុស្សវង្វេងចាក់សច្ចធម៌ ហើយដាក់ពាក្យថ្មចឹងហើយរៀនតិចទៀតទៅដឹងហើយឥឡូវយើងមើលមើលកន្លែងលោកល្បីប៉កែប៉កែហ្នឹងទៅសួរអ្នកទាំងអស់គ្នាហ្នឹងយល់ហេតុផលកម្មផលទេអត់ទេយល់ធោះកើតពីបច្ច័យអត់ទេថា100នាក់ទាំង100នាក់ដែលទៅភ្លូកភ្លឹកកន្លែងលោកប៉កែចេះប៉កែចោះលោកមើលជំងឺចេះជំងឺទៅចាប់ម្នាក់ក្នុងចំណោមហ្នឹងមកវាលែងតែអ្នកជូនគេទៅដូចតែប្តី ប្រពន្ធជឿអាហ្នឹងប្តីមិនជឿទេតែទៅអាហ្នឹងអាចប្តីនឹងចេះប៉ុន្តែបើអ្នកទៅមើលខ្លួនឯងត្មងច្បាស់ទេក្នុងចិត្តនឹងយល់ច្បាស់សច្ចធម៌ទេអត់ទេគ្មានហ្មងអត់ទេតែបើអ្នកច្បាស់សច្ចធម៌ឈប់ទៅឥឡូវដូចមិនបាច់ដល់ឃើញសច្ចធម៌អីច្បាស់ដូចឃើញ comment ដែលមកដែលដែលអាបញ្យលទៅគាត់យល់ឃើញគាត់ឈប់ឯងគាត់ឈប់អាភ្ញាក់ផ្អើលអញ្ចឹងឃើញគាត់ឈប់ឯងគាត់ថាពីមុនគាត់អញ្ចឹងឯង យល់ប៉ុណ្ណឹងយើងឈប់ចុះតម្រាំតអ្នកឃើញច្បាស់សច្ចៈធម៌ហ្មងវាមានកម្រើកអីទៀត balance ផ្លូវចិត្តហ្នឹងវាមានប៉ុណ្ណាអឺលីលីជីណាដោយម្ដេចដែលហៅថារក្សាអបោសតសិលខ្ញុំកណាដឹងតនិច្ចសិលអបោសតសិលអត់ដឹង និច្ចសិលសិលដែលគប្បីមានជានិច្ចហ្នឹងទោះបីមានពុទ្ធសាសនាក៏ដោយមិនមានក៏ដោយពិភពលោក នេះគួរតែមាន បានវាបានសុខបើមានទេវារស់នៅវាស្លាប់គ្នាឆក់ប្លន់អីចឹងណាអញ្ចឹងដឹងហើយថានិច្ចសិលហ្នឹងព្រះបោសុតបោសុតហ្នឹងកាន់បន្ថែមបន្ថែមតាមពេលវេលាមួយសប្តាហ៍ម្ដងពីរដងអីចឹងណាដើម្បី train the mind ដើម្បីបន្ថយកិលេសក្នុងចិត្តនេះ ដែលយើងបំពេញតែតណ្ហាហ្នឹងយើងគេថារស់ស៊ីចិញ្ចឹមជីវិតប៉ុន្តែដោយសារយើងភ្លេចយើងភ្លេចរស់ស៊ីវាមិនដើម្បីចិញ្ចឹមតែជីវិតយើងរស់ស៊ីចិញ្ចឹមកិលេសចឹងឧបោសថហ្នឹង គឺជាថ្នាំកាយកិលេសព្យាបាលកិលេសណាពេលដែលយើងលំបាកអីហ្នឹងឲ្យតែមករស់មករស់ហើយប៉ុន្តែពេលរស់ហើយល្មមហើយវាមិនគ្រប់ទេយើងចិញ្ចឹមកិលេសទៀតយើងមិនមែនចិញ្ចឹមតែខ្លួនយើងរាងកាយយើងទេ មិនចាំតកូនទេចាំកិលេសទៀតត្រូវទំនើបចេះត្រូវស្រួលចេះត្រូវឆ្ងាញ់ចេះណានឹងចាំកិលេសហួសពីចាំជីវិតវាទៅជាចាំកិលេសអញ្ចឹងដល់បោសុតហ្នឹងវាមកពីពាក្យឧបៈនិងឱសុតឱសុតហ្នឹងប្រែថាថ្នាំសិលហ្នឹងជាថ្នាំឧបៈហ្នឹងប្រែថាគៀកប្រែថាកិតប្រែថាខ្លាំងស័ក្តិសិទ្ធឧបោសុតហ្នឹងប្រែថាថ្នាំស័ក្តិសិទ្ធសិលដែលជាឱសុតដ៏ស័ក្តិសិទ្ធកំចាត់កិលេសកិលេសអីខ្លះដូចជា មួយអាទិត្យមួយសប្តាហ៍ហ្នឹងដើម្បីបន្ថយចំណងរបស់អណ្ដាតអណ្ដាតហៅថារក្សាតណ្ហាតណ្ហាកើតព្រោះរសជាតិដែលឃ្លានឃ្លានឃ្លានឃ្លានស៊ីមិនចេះឈប់ហ្នឹងអញ្ចឹងពងអត់វាមួយថ្ងៃទៅមើលមិនមួយថ្ងៃទល់យប់ទេគឺមកនេះហ្នឹងពីថ្ងៃត្រង់ដល់យប់រហូតដល់ព្រឹកឡើងហ្នឹងមួយអាទិត្យម្ដងសាកលបងមើលអញ្ចឹងទៅវាងាប់ទេមិនវាខ្លាំងវាអត់ងាប់ទេប៉ុន្តែយើងវាបំពេញតែអាកិលេសហ្នឹងឲ្យ train train the mind អឺ ហើយសិក្ខាបទបន្ទាប់ទៅនឹងអារម្មណ៍ច្រៀងអឺអឺនឹងអារម្មណ៍ច្រៀងប្រគំដំគោះអីនឹងប្រផ្លេចប្រផ្លាក់អលិអឡក់ដូចឈួតហ្នឹងណាមិនជារឿងចាំជីវិតទេអាហ្នឹងចាំកិលេសច្រៀងរំប្រគំដំគោះហ្នឹងយើងរំខ្លួនឯងវាថាសុបាយបើយើងមើលគេអង្គុយមើលគេមកដូចឈួតនេះរំកញិកញ្ញៈ ញិកញៈកញិកញៈហ្នឹងដកភ្លេងចេញយើងយើងដាក់ទាំងភ្លេងផងរំផងមើលទៅល្អមើលមើលតាមឆាកតាមអីគេរំមកឈិចឈិចឆាចឹងទៅខ្លះខោចខ្លះអីចឹងទៅមើលទៅល្អមើលអត់មានភ្លេងបាទបឹងបិទភ្លេងឲ្យអស់មើលទៅរូបទៅទេមិនដូចឈួតអាហ្នឹងគ្មានដើម្បីជីវិតអីទេបំពេញកិលេសសុទ្ធតែមកហ្នឹងអញ្ចឹងបានពងអត់វាខ្លះទៅ អាកិលេសហ្នឹងថ្ងៃអបោសុទ្ធហ្នឹងគឺពងអត់វាខ្លះទៅឲ្យវាស្លូតខ្លះកុំឲ្យវាពេញវាពេក មួយទៀតនោះការតាក់តែងខ្លួន ពាក់គ្រឿងកម្រងឬក៏ការតាក់តែងនឹងវាថារវល់អូយរវល់ឲ្យវាឃើញទោសខ្លះមួយអាទិត្យហ្នឹងឲ្យតមបានមួយថ្ងៃអញ្ចឹងទៅអាក៏រោក្រែមបបោមាត់ហ្នឹងអាលាបក្លិននេះក្លិននោះតែងសក់តែងអីណាណីហ្នឹងអារៀនធ្វើធម្មតាមួយថ្ងៃមើលងាប់អត់អត់អាហ្នឹងវាងាប់អត់ហ្នឹងហ្នឹង train តែម៉ាញដែរនឹងអបអសតហ្នឹងអញ្ចឹង គឺវាចូលទៅកាត់កិលេសទេមិនរឿងអីទេវាអត់មានប៉ះពាល់សុខភាពទេនិយាយរួមតមអាតនឹងអត់មានប៉ះពាល់សុខភាពទេគឺពងអត់តែកិលេសទេបថយ តែកិលេសទេឧបោសថនឹងវ៉ាលៀងហេងអឺខ្ញុំកណាថ្វាយអង្គមឲ្យសពគ្រប់សួរថាឆ្ងល់ថា ពេលពុកម្ដាយស្លាប់ហេតុអីកូនត្រូវកោសក់អាហ្នឹងប្រពៃណីទម្លាប់ ចាស់ចាស់ថាដូចថាអឺខ្មែរយើងឲ្យតែស្អីដែលថាលះបង់អីចឹងទៅសក់ជាទីស្រឡាញ់ទៅ ធ្វើដើម្បីបង្ហាញថាយើង ស្រឡាញ់យើងបូជាគុណគាត់ អីចឹងទៅតែគាត់គ្មានបានទទួលផលអីពីការកោសក់របស់យើងទេអត់ទេកោកោមិនកោឲ្យទៅអានេះរឿងយើងទេដូចថាមិនដឹងធ្វើអីកោសក់ដូចអ្នកខ្លះថាអឺឲ្យតា ទៅបន់ព្រះអង្គថឹងឲ្យតែប្តីឈប់ផឹកស្រាបានកោសក់ថ្វាយព្រះអង្គអញ្ចឹងណាដូចជាសំដៅពីការលះបង់របស់ខ្លួនឯងហ្នឹងហើយប៉ុន្តែយើងកោក៏កោ ទៅមិនកោក៏ហីទៅរឿងរបស់យើង ទេមករឿងប្រពៃណីត្រឡប់មកអញ្ចឹងទេមានចង្រៃអីបើមិនកោចង្រៃរស់ស៊ីដាក់អីអត់ទេអត់ទេអត់ទេតែយល់ថាមិនកោចង្រៃអានឹងវិឆាទិដ្ឋិទៀតតែបើយើងពេញចិត្តលះបង់ថា អឺពេលឪពុកម្ដាយស្លាប់ចឹងទៅកោសក់ទៅវាស្លប់ទៅស្អាតអីចឹងកោសក់រសាសិលអីចឹងទៅណាអានឹងរឿងល្អអត់អីទេដោយការយល់របស់យើងក៏ប៉ុន្តែបើសិនជាយល់ដែរបើយល់ខុសថាតាស្លាប់ត្រូវតកោបើមិនកោទេវារស់ស៊ីដាក់វាឆុងវាឆាំងវាឈិះវាឈូសអីចឹងទេអានឹងកុំល្អជាងព្រោះវាមិនឆាទៅថែបាត់ហើយ ខ្ញុំកណាចង់ជួបលោកម្ចាស់គ្រូយូរមកហើយចិត្តបានជួបហើយខ្ញុំកណា នៅកូរ៉េខាងត្បូងអហ្នឹងហើយចាំជួបគ្នាបាទណាអ្នកស្ដាប់ធัวប៉ុន្តែថ្លឹងមើលទៅអ្នកផឹកមើលច្រើនជាងអ្នកស្ដាប់ទេទោះជាផឹកក៏ផឹកទៅណាពេលស្ដាប់ធัวគួរចំណាយពេលស្ដាប់ធัวខ្លះក៏ល្អដែរមិនថាបងប្អូនមកស្ដាប់ទាំងអស់សើចឈប់ទេ ប៉ុន្តែពេលមានឱកាសយូរយូរម្ដងអញ្ចឹងគួរតែស្ដាប់ទៅអាត្មាអត់ប្រកាន់ទេអ្នកផឹកក៏ស្ដាប់បានអីក៏ដាប់ដូចនិយាយមិញអញ្ចឹងរឿងឈប់មិនឈប់រឿងរបស់យើងទេប៉ុន្តែថាពេលយើងជួបគ្នាវិភាសាធោអាយរស់សេចក្តីចម្រើនជួនកាលអ្នកទៅផឹកផឹកផឹកផឹកផឹកដល់ស្ដាប់ចំតាណាមួយឈប់ក៏មានឬក៏ថាអាចឈប់ផឹកនឹងមិនបានប៉ុន្តែវាអាចយកប្រយោជន៍ស្អីមួយផ្សេងដើម្បីទៅធ្វើវាវាល្អ ចឹងការស្ដាប់ធម៌មិនប្រកាន់ថាទល់តែឈប់ផឹកបានស្ដាប់ទេអត់ទេហ្នឹងហើយតែបើយើងយល់ដឹងយើងកាត់បន្ថយយ៉ាងម៉េចធ្វើអីទៅជាប្រយោជន៍អាហ្នឹងរឿងរបស់យើងមិនប្រកាសថាអ្នកអត់ផឹកសើល្អក៏មានមិនល្អចឹងដែរវេទរតនាសួរថាអោខៈតើមែនអូនេះហើយមិញហ្នឹង ស្មានិយាយរឿងហ្នឹងដោយសារកាលទៅតណាឆាំងវ៉ុនឬក៏ស្អីណាទេដែលសំដែងធននៅ ខាងលើហ្នឹងបានតែល្មមដល់ពេលចប់ទៅចុះទៅខាងក្រោមសតតែកន្លែងផឹកទៅពេញនឹងអីអ៊ូអាយពេញនឹងសង្វេកមកអាមិនថាមិនទេអាណិតបងប្អូនអានឹងមានវេទិកាស្ដាប់ធួយនៅផឹកដល់ប៉ុណ្ណឹងចុះអាអត់មានវេទិកានឹងផឹកប៉ុណ្ណា ឬក៏មកពីអឺស្អប់ឈ្មោះអាត្មាហ្នឹងក៏មិនមកជួបក៏មិនដឹងបើយើងមានមនោសញ្ចេតនាជាតិសាសមែនយូរយូរទៅម្ដងអញ្ចឹងយើងជួបគ្នាណាសូម្បីតែបាក់ខុសគ្នាបាក់មិនខុសគ្នាអីយ៉ាងម៉េចប៉ុន្តែយើងយល់មនោសញ្ចេតនាជាតិសាសតែមួយអីមានពេលជួបគ្នាម្ដងវាមិនមែនថាអាត្មាល្បីឈ្មោះអីចេះចុះវាមិនមែនណាវា វាមិនបាច់រើសថាអញ្ចឹងទេបើយើងគិតពីមនោសញ្ចេតនាជាតិសាសយើងវិញវាមិនចាំបាច់តល់អញ្ចឹងហើយក៏មិនចាំបាច់តល់អធិស្រ័យត្រូវគ្នាឬក៏ទល់តបៈជាមួយគ្នាបើយើងជួបគ្នាយើងប្រកាន់ត្រឹមតែខ្មែរដូចគ្នាមួយទៅក៏បានវានៅតែកន្លែងនឹងមួយដែរល្អដែរបើអាត្មាទៅផ្សាយបៈអានឹងចាំយើងបៈខុសគ្នា អឺយើងចូលវាមិនកើតទេប៉ុន្តែនេះមានផ្សាយបាក់ស្អីទៅ ក្នុងនាមជាខ្មែរហ្នឹងអត់មានអីស៊ូវ៉ុនអូនេះឲ្យប្រយងមកថានៅស៊ូវ៉ុនហ្នឹងមានមានខាងក្រោមសិទ្ធិផ្សារសិទ្ធិកន្លែងផឹកកន្លែង gambling កន្លែងស្អីស្អីអ៊ូអែអាត្មាដើរឡើងខ្មាស់គេដើរដើរសឹងចង់រួចដល់វាអ៊ូអែពេកចឹងទៅធ្វើកន្លែងផឹកកន្លែងអីចឹង ដល់អត់ហ៊ានមើលមុខបងប្អូនណាអត់ហ៊ានមើលដើរមើលអាផ្លូវឯងចុះមកក៏ញោនញោមនិយាយនៅលើមិនដូចខនបើទៅចុះមកអ្នកផឹកច្រើនជាងអឺអានសេតវិសាលលោកគ្រូតើការលេងហ្គេមខុសទេបើជាអ្នកបុះសាមណេរលេងអត់តែពាក្យលេងលបែងមិនបាច់ដល់ហ្គេមចេញអា យកឈើយកអីមកលេងភ្នាល់គ្នាលេងលេងមិនបាច់ដាក់លុយណាហ្នឹងត្រូវតនកម្មវិខទៅក៏បាត់ពួកគាត់ចឹងទៅហើយដល់ពេលកុហកវាអាចចូលនៅក្នុងការវិនិច្ឆ័យពេលវេលា ទោះបីមិនមិនវិនិច្ឆ័យទ្របក៏វាវិនិច្ឆ័យពេលវេលា game លេងអាធ្លាប់លេងពីមុនកាលនៅនេនគេមានអាប្រដាប់ចុចចេះអត់ដឹងយូរទេលេងគេអត់ដឹងយូរអូអានេះខាតអា យើងគិតតែដល់ចាញ់លុយបានខាតតែអានេះខាតពេលស្មើនឹងខាតជីវិតអត់ប្រយោជន៍ទេខាតមែនទេគ្មានអីខាតជាងខាត ពេលមើលគេអ្នក មានអ្នកមានអត់មានពេលលេងហ្គេមទេណាសិទ្ធិធំធំមានពេលលេងហ្គេមអាជីវិតគេពេលវេលាហ្នឹងគឺថាវាស្មើគ្នាទៅមកហើយយើងអ្នកក្រនេះសម្បូរពេលអ្នកក្រក្រតែលុយទេតែសម្បូរពេលលេងនេះលេងនោះតែអ្នកមាន មានតលុយតែក្រពេលព្រោះគេប្រើពេលគេនឹងទៅជាមានប្រយោជន៍អស់ហើយខុសនឹងគឺខុសឆ្គងសម្រាប់ជីវិត យើងជីវិតដែលគួរតែធ្វើរបស់មានតម្លៃយើងយកទៅលេងហ្គេមអាហ្គេមរឿងរបស់អន់របស់លេង ពាក្យថាលេង មានអីថ្លៃថ្នូរហើយទីហោះដែលយើងលេងហ្គេម1ម៉ោង2ម៉ោងយកទៅធ្វើការងារមានប្រយោជន៍ទៅអានសៀវភៅឬក៏ទៅ ធ្វើអីទៅដាំដុះឬក៏សិក្សាជំនាញកាត់តស្អីស្អីមានប្រយោជន៍ឃើញទេ វាជាលបែងមួយដែរតែកាត់តកាត់អីប៉ុន្តែវាចម្រើន ចំណេះចេះដឹងតែអាហ្គេមនេះគឺលេងសត្វត្មងអាហ្នឹងអត់ប្រយោជន៍ស្អីមិនត្រូវអាបាត់តនកម្មទុកគាត់អីមែនបើវាខាតពេលឯអ្នករៀនចឹងណាលោកលោករៀនអង្គខ្លះលោកលេងតែហ្គេមឃើញគ្មានចេះអីទេវិនិច្ឆ័យបច្ចុប្បន្នហ្នឹងមានចេះអីជាប់ទៅហ្គេមហ្នឹងទៅ Cry Freedom អូ cry freedom ណាសេរីភាពយំហ៎អឺមតើធ្វើដោយមួយដេចទៅចិត្តរបស់យើងស្ងប់នឹងឆ្លើយច្រើនហើយសំណួរហ្នឹងសុំមិនឆ្លើយទៀតទេចង់ទៅសួរទៅវិញថាចង់បានចិត្តស្ងប់យកមកធ្វើអីណាឬក៏ថាហេតុអីបានចង់បានចិត្តស្ងប់ ទី2តើធัวកន្លែងណា ដែលបដិបត្តិទៅនាំឲ្យចិត្តស្ងប់ នៅតែសួរតដែលហេតុអីបានចង់បានចិត្តស្ងប់ហ្នឹងលក្ខណៈដូចមិនដេចដែលហៅតែចិត្តស្ងប់ស្គាល់ចិត្តស្ងប់អត់ជួនកាលយើងចេះតែចង់បានចិត្តស្ងប់ចង់បានចិត្តស្ងប់ប៉ិនដល់ពេលបដិបត្តិទៅមិនមែននឹងសោះណាទៅស្ងប់ដែលយើងសំដៅហ្នឹងទៅស្ងប់ម៉េចស្គាល់អត់ស្គាល់អាស្ងប់នឹងអត់ហេតុអ្វីបានយើងម្នាក់ម្នាក់ត្រូវការចិត្តស្ងប់អាត្មាក៏ឆ្ងល់ដែរអាត្មាគ្មានចង់បានផងហ្នឹង ខ្មែរចង់តែដឹងច្បាស់ទេ all reality as they are ស្ងប់មិនស្ងប់វាជារឿងរបស់ចិត្តតែហ្នឹងវាចិត្តដោយអត្តគិតឲ្យចិត្តមិនគិតដល់ចិត្តដេកលក់ឬក៏ងាប់បាត់ វាត្រូវតែគិតចឹងប៉ុន្តែបើមានសតិសម្បជញ្ញៈគ្រប់គ្រងចិត្តហ្នឹងវាទៅតាមអំណាចរបស់យើងចិត្តនៅក្នុងអំណាចមានអើបើស្ងប់មួយយ៉ាងទៀតវាស្ងប់ក្នុងឈានក្នុងអីណាហ្នឹងអត់ធ្វើការអីទេគុយចឹងទៅ ចូលឈានប្រហែលម៉ោងអញ្ចឹងទៅមិនបាច់ទៅរស់ស៊ីអីទេអាហ្នឹងអើតើមនុស្សស្ងប់អើតើមនុស្សស្ងប់ មនុស្សរបៀបណាថ្មមិនដឹងដែរអឺមនុស្សអត់ធ្វើអ្វីទាំងអស់មែនបានហៅថាស្ងប់លោកចាស់គ្រូអានឹងក៏ថ្មមិនដឹងដែរប៉ុន្តែបើស្ងប់ជាសន្តិបត្តិ គឺស្ងប់កិលេសហ្នឹងហើយស្ងប់កិលេសអានឹងមាន ស្ងប់លោភៈទោសៈមោហៈស្ងប់ការចំណែន ស្ងប់ការនិន្ទាស្ងប់ហ្នឹងហើយពោះពាក្យថាស្ងប់វាមាន3ទី1ហៅថាកាយវិវេកអាស្ងប់ហ្នឹងនិយាយតាមធម៌កាយវិវេកហ្នឹងគឺมันនៅច្បុកច្បល់មួយគេហ្នឹងកាយវិវេក ហើយចិត្តទៅវិវេកស្ងប់ចិត្តនោះ គឺការចម្រើនឈានហ្នឹងហើយចម្រើនឈានរងាប់ពួកកាមឆន្ទៈរងាប់ពួកផ្សាបព្យាបាទអីចឹងទៅដោយអំណាចឈានអហើយដល់មួយទៀតហៅថាឧបតិវិវេកស្ងប់គឺព្រោះបានពលត្រូវនៅព្រះនិព្វានអញ្ចឹង បើស្ងប់កាយមានអាជីវិតប្រចាំថ្ងៃរាល់ថ្ងៃនេះពួកពួកនៅក្នុងធននឹងចែកដាច់ឲ្យថាស្ងប់ចិត្តហៅតែចិត្តទៅវិវេកទៅចូលឈានហ្នឹងហើយអត់មានដឹងរឿងរ៉ាវក្នុងលោក នេះទេអានោះវាមានរូបណាមួយរបស់កម្មដ្ឋានហ្នឹងមកជាអារម្មណ៍ទៅចូលឈាន ទៅជាអបណាចិត្តទៅអាណាចបាញ់គ្នាក៏អត់ដឹងដែរចូលឈាន បាត់ហើយនោះអានឹងស្ងប់ចិត្តចិត្តស្ងប់នឹងអញ្ចឹងមានរបៀបអញ្ចឹងមាន ហើយស្ងប់មួយទៀតគឺស្ងប់កិលេសអស់ហៅថាឧបធិវិវេកអាហ្នឹងមានស្ងប់កាយអាចស្ងប់ដែរវាមិននៅច្បុកច្បល់មួយគេហ្នឹងប៉ុន្តែជីវិតសាមញ្ញធម្មតាយើងចេះទៀមទារស់ស្ងប់មិនកើតពីព្រោះអីឲ្យវាស្ងប់មិនកើតស្ងប់អីជីវិតរាល់ថ្ងៃហ្នឹងវាត្រូវតែគិតចិត្តហ្នឹងត្រូវតែគិតលឺគិតឃើញគិត ធំក្លិនគិតឲ្យវាស្ងប់អត់ធ្វើការមិនកើត អញ្ចឹងហើយបានជានៅក្នុងជីវិតប្រចាំថ្ងៃហ្នឹងអាត្មានៅតែទៀមទាឲ្យសិក្សាឲ្យដឹងពីដំណើររបស់ចិត្តហើយចម្រើនការដឹងតាមដានទៅ let it go ទោះបីតែអារវើរវេកើតឡើងក៏ជាអារម្មណ៍ដ៏សតិបានដែរឃើញទេធម្មតាអត់ទៀមទាចិត្តស្ងប់ទេបើរស់នៅក្នុងជីវិតសាមញ្ញធម្មតាអត់ទៀមទាចិត្តស្ងប់ទេហើយបើចង់ចិត្តស្ងប់មែនទែនទៅចម្រើនឈានទៅអាហ្នឹងអត់បាច់នៅធ្វើការធ្វើអីទេអាហ្នឹង អានឹងចិត្តស្ងប់នៅក្នុងឧបតិវិវេកអឺសំទោសនៅក្នុងចិត្តវិវេកហើយមិញប្រាប់ឲ្យពាក្យថានាគហ្នឹងប្រែថាម៉េចនាគមិញហ្នឹងហ្នឹងមនុស្សប្រសើរមនុស្សខ្ពង់ខ្ពស់ជាពងនាគដូចពេលដែលព្រះអង្គទៅប្រោសណាឡាគិរី ណាឡាគិរីហ្នឹងទេវតតឲ្យគេបង្អកស្រា60កតិនណា ហើយឲ្យមកដេញជន់ព្រះអង្គដែលព្រះអង្គត្រាស់ថាណាឡាគិរីអ្នកក៏ពងនេះយើងក៏ពងនេះណាដូច្នេះបុគ្គលដែលមានពងនេះបៀតបៀនគ្នាដូច្នេះមិនល្អឡើយណាដោយសារតម្រៃនឹងក៏ជាតួអង្គរបស់ព្រះសម្មាសម្ពុទ្ធមួយអង្គនៅពេលអនាគត នឹងឥឡូវឆ្លើយមើលថាបួសហ្នឹងបួសដោយចង់ខ្លួនឯងឬគឺពីណាប្រើមកបួសចង់ខ្លួនឯងហ៎ហើយចង់នឹងដោយសារយល់យ៉ាងម៉េចបានចង់មកបួសចឹងមិនបានចង់មិនបានចង់មិនបានចង់ សធាមិនទៅសធានឹងសធាមិនជ្រះថ្លាមិនទៅឆ្លើយទៅចេះឆ្លើយទៅមានថាសធាមិនសធាហ្នឹងជ្រះថ្លាជ្រះថ្លាមិន ទៅលឿនឡើងជាខ្លាមិនហ៎ចង់បួសអូចង់បួសនឹងជ្រះថ្លាហើយមិនបានចង់បួសហើយមិនបានចង់បួស ឥឡូវហុចមួយមួយទៀតដូរមីក្រូហ្នឹងហើយឥឡូវសួរមកបោះខ្លួនឯងឯម៉ែឪឲ្យបោះមកខ្លួនឯងហ្នឹងហើយចង់ខ្លួនឯងហ្មងហ៎ហើយមិនបានចង់កាលពីមុនអត់ចង់ទេឥឡូវស្រាប់តែចង់នឹកឃើញមិនបានចង់ហឹម ឆ្លើយខ្លួនឯងកុំឆ្លើយតាមគេមិនបានចង់មិនបានចង់ហោះហុចមកមួយទៀតមកបួននឹងគេប្រើមកឲ្យមកខ្លួនឯងហ៎ម៉ែម៉ែ ម៉ែប្រើមកហ៎អអញ្ចឹងឈប់សួរម៉ែប្រើអញ្ចឹងមកសួរនេះមកបោះនឹងមកខ្លួនឯងម៉ែប្រើមកហើយមិនមិនមកមិនបាននឹកតែចង់មកអូទុកពេលឲ្យ3នាទី1មិនបានចង់មក ហ៎ចង់រៀនចង់រៀនរៀនអីរៀនធ្វើអើបានហើយមួយទៀតមកខ្លួនឯងឲ្យម៉ែប្រើខ្លួនឯងហើយខ្លួនឯងនឹងចង់វិញកាលទៅចង់ឲ្យចង់យូរហើយទៅទៅចង់ឬក៏ចង់យូរហើយ ដល់ហុចក្បាលមីក្រូទៅវិញទៀតណាមកហ្នឹងគេឲ្យមកឬក៏មកខ្លួនឯងអញ្ចឹងហើយមានសុំម៉ែឪដែរមកខ្លួនឯងហ្នឹងមកអត់សុំមកមានសុំដែរសុំហ៎ណែហើយមិនបានមកនឹកឃើញមិនបានមកនៅលេងនៅស្រុកទៅ ហុចទៅមួយទៀតមកខ្លួនឯងឲ្យគេប្រើមកមកខ្លួនឯងចឹងហើយមកខ្លួនឯងមានសុំម៉ែឪដែរសុំហើយមកមើលគិតបួសម៉ែនភាសាអត់ដឹងហ៎បើអត់ដឹងទៅមួយទៀតទេមកនឹងមកខ្លួនឯងឲ្យគេប្រើមកមកខ្លួនឯង នឹងហើយមកដោយចង់ឯងមិនសូវចង់ឯងមកដោយចង់ហើយចង់នឹងគិតថាបួសប្រហែលឆ្នាំចង់បួសប្រហែលឆ្នាំហ៎ចង់បួសប្រហែលឆ្នាំទៅឆ្លើយតា ចង់ប្រហែលប្រហែលឆ្នាំមិនសើចឆ្លើយទៅហ្នឹងហើយឆ្លើយមើលម៉ានឆ្នាំ5ឆ្នាំឥឡូវយុម៉ានអូ13 5ឆ្នាំ18កន្លោះបណ្ដោយដល់មួយទៀត ហើយពីណាប្រើមកបួសហ្នឹងមកខ្លួនឯងអញ្ចឹងអីហើយអត់ស្ដាយលេងឯមកហ្នឹងអត់ស្ដាយលេងជាមួយក្មេងៗអ្នកស្រុកឯមកហ្នឹងអត់ទេហើយតើ មានវិជាប្រៃដល់មកមួយទៀតហ្នឹងហើយឥឡូវសួរថានឹកឃើញមិនបានចង់បួសនឹកឃើញមិនបានចង់បួសចង់ចេះចេះចង់ចេះអីចេះធ្វើចង់ចេះធ្វើអើបានអញ្ចឹង នឹងអឺបួសពីក្មេងពីក្មេងចឹងមិនថាឥឡូវហ្នឹងសិតតែអត់តន់ពេញកន្លោះទេណាតែ4 5 6ឆ្នាំទេកន្លោះហើយហើយដល់ពេញកន្លោះទៅកុំភ្លេចថាសាច់ឈាមដែលបានពេញកន្លោះហ្នឹងគឺបាយវត្តទេណាយល់ទេយល់យល់ទេកូននេះឥឡូវពេញកន្លោះឥឡូវនៅហ្នឹងហ្នឹង ពេញនៅហ្នឹងហើយឥឡូវបើវាស់ទៅបាន1ម៉ែត្រប៉ុន្មានកពស់ណា1ម៉ែត្រជាងអីហ្នឹងអញ្ចឹងដល់ពេញកន្លោះថែម2 3ទឹកមកទៀតអញ្ចឹងអា2 3ទឹកមកទៀតហ្នឹងមិនមែនបោះខ្លួនឯងបោះវត្តអាហ្នឹងឧស៊ីបាយវត្តយល់អត់ចឹងបានថាអ្នកខ្លះហ្នឹងប៊ូស4 10 20ភាសាដល់ពេលសឹកទៅវិញទៅគ្មានបានប្រយោជន៍គ្មានបានប្រយោជន៍ចុះអាកន្លោះស្ដោកហ្នឹងបានមកពីណា មិនស៊ីបាយវត្តមែនទេហ្នឹងអីក៏អត់មានគិតអីបន្តិចសោះអឺកូននេះត្រូវតែដឹងខ្លួនឯងណាដឹងខ្លួនថាមកបួសយ៉ាងហោចណាស់គេប្រើពាក្យថាជ្រកក្រោមម្លប់ឈើណា ត្រូវតែស្រោចទឹក ដើមឈើនឹងឲ្យវាល្អតទៅទៀតតាមពិតគួរតែដឹងហើយដឹងថាមកបួសធ្វើអីមានសទ្ធាជ្រះថ្លានឹងក៏ដោយសារឧបនិស្ស័យហើយបានដឹកឃើញបួសនោះពីព្រោះវ័យនៅប៉ុនប៉ុណ្ណេះកំពុងតែពេញលេងសបាយណាកំពុងលេងសបាយដោយហៅថាខិតឌាតសកៈខិតឌាតសកៈនឹងគឺវ័យលេង ព្រោះមនុស្សបើចែកជា10សម័យព្រះអង្គគេចែកជា10តាំងពីកើតមកនឹងហៅថាមន្តាទេសកៈមន្តាទេសកៈនឹងគឺតាំងពីកើតមករហូតដល់10ឆ្នាំហៅថាវ័យទុនខ្ចីវ័យតូចណាវ័យទុនខ្ចីហើយដល់ពេលពី10ឆ្នាំមកដល់20នឹងហៅថាខិតឌាទេសកៈខិតឌាទេសកៈនឹងវ័យពេញលេងហ្នឹងពេញលេង នឹងហើយដល់ទៅ20ទៅដល់30អានឹងហៅថាវណ្ណតសកៈវ័យស្រស់ស្អាតវ័យល្អប៉ុន្តែនោះកាលដែលមនុស្សអាយុ100ទេបើណាយើងឥឡូវនៅសល់70ជាង ត្រឹម6 10 7 10ទៅចូល ក្នុងវណ្ណៈនឹងអាត្មាក៏ជ្រះថ្លាត្រេកអរដែរដែល ក្មួយក្មួយទាំងអស់បានចូលមកកាន់ភ្នោះ បួសជាបព្វជិតបន្តវេនបន្តវងនៃធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធនេះប៉ុន្តែត្រូវដឹងថាអនាគតវែងឆ្ងាយកុំភ្លេចពាក្យថាចង់ចេះចង់ដឹងចង់រៀនអាត្មាការពិបោះក៏នៅទូចទូចចឹងដែរដូចគ្នាអញ្ចឹងណាអាត្មាដើរតណាគេថាអូកូនលោកកូនលោកកាលនោះ អាត្មាបួសតូចជាងគេនឹងមុនគេហើយព្រោះអឺភាកច្រើនគេបួសមនុស្សធំធំហើយអាត្មាវានៅតូចឈឺច្រើនផងមានល្អិតទៅណាមកណាកូនចិនថាអូចកូនលោកកូនលោកកូនលោកហៅតែកូនលោកអញ្ចឹងបានលោកខ្លះនៅតែហៅអាត្មាដល់កូនលោកដល់ថ្ងៃហ្នឹងណាកូនលោកលោកដែលបួសមុនមុនហៅកូនលោកលោកជាប់មាត់អញ្ចឹង ទោះបីអាត្មាទៅខ្លាយជាមេលោកក៏លោកហៅនៅតែកូនលោកចុះឯងវាធ្លាប់មាត់ណាណាហៅកូនលោកណាកូនលោកមេកើតពីណាមេហ៎មេកើតពីណាកើតពីណាមេមេកើតពីណាមេមេកើតតែពីកូនហ្នឹងណាលើយើងសួរថាមេមន់ហើយពងមន់ណាកើតមុន ហ៎ថាពងក៏ដូចមិនត្រូវមេមន់ហើយពងមន់ណាកើតមុនថាមេមិនមេកើតពីពងដែរហ្នឹងហើយសង្សារវត្តលោកប្រៀបធៀបអញ្ចឹងណាវាគ្មានខាងណា ដើម គ្មានខាងណាចង់ទេ ថាពងមន់កើតមុនក៏មិនត្រូវ ថាមេមន់កើតមុនក៏មិនត្រូវដែរ ប៉ុន្តែបងប្អូននេះជាអ្នកទាំងអស់គ្នាហ្នឹងត្រូវតម្រង់ការសិក្សារៀនសូត្រហ្នឹងអាយុ40 50ឡើងទៅហើយអស់សង្ឃឹមហើយប៉ុន្តែនៅតូចតូចចឹងអនាគតវែងឆ្ងាយណា គឺថាមានពេលវេលាឱកាសសិក្សារៀនសូត្រលះបង់សេចក្តីសុបាយសុបាយសុបាយចោក្នុងវ័យនោះលោកនេននឹងនៅតែ លេងសើចខ្លះចឹងហើយក៏ប៉ុន្តែកុំភ្លេចគិតរៀនសូត្រអនាគតវែងឆ្ងាយមានគំនិតមនុស្សយើងបើបំរុងដោះនឹងវាវាអាចមានគំនិតមួយចឹងដែរឧទាហរណ៍ថាបងប្អូនត្រូវយល់អ្នកណាជាគំរូមួយឧទាហរណ៍ថាសម្លឹងមើលអ្នកណា ដែលគេខ្ពង់ខ្ពស់ដែលគេចេះដឹងច្រើនយកមកជាទីតាំងនៃសេចក្តីប្រាថ្នាជាទីតាំងនៃសេចក្តីព្យាយាមដោយការដែលអាត្មាបួសមុននឹងអាត្មាបួសនឹងមានដេគុណ2អង្គនៅ នៅខេត្តតាកែវហ្នឹងលោកទៅរៀនចេះដឹងច្រើនហើយល្បីឈ្មោះល្បីហៅថ្មចាំឈ្មោះលោក គេហៅដេគុណឈុនដេគុណសុងពីរអង្គហ្នឹងល្បីចាស់ចាស់ស្រឡាញ់ទៅណា ទេសនាអញ្ចឹងទៅ ចាស់ចាស់ស្រឡាញ់អញ្ចឹងទៅដំបូងអត់ចង់បួសទេអាថ្មចង់បួសដោយសារចង់ល្បីទេមែនទេមិនដឹងធោនឹងមិនទេមិនដឹងទេ មិនដឹងថាធัวនឹងមិនធัวនឹងវាមិនអត់ដឹងណាថាចង់ចេះនោះដូចគេមិនចង់មិនចង់ល្បីអញ្ចឹងយកលោកនឹងឯងមកជាអារម្មណ៍ណាហើយតាំងចិត្តចឹងថាបួសគឺត្រូវតែទៅរៀនរៀនឲ្យល្បីដូចលោកនោះយងហ្នឹងណាអញ្ចឹងអានឹងវាជាលោភៈមែនក៏ប៉ុន្តែវាជាទីតាំងនៃសេចក្តីព្យាយាមណាហើយការគិតហ្នឹងនៅក្មេងៗចឹងនៅតូចៗចឹងដូច បងប្អូនចឹងដូចកូននាគហ្នឹងចឹងណាយើងអាចសរសើរគេដែលគេរៀនសូត្រចេះដឹងក៏ប៉ុន្តែកុំមើលងាយខ្លួនឯងណាកុំមើលគេខ្លួនឯងត្រូវគិតត្រូវពិចារណាថា មនុស្សទាំងអស់កើតមកលងទាំងអស់ល្ងងដូចគ្នាគ្មានពីណាចេះមួយកើតមកគឺចេះតែអង្ងាចេះតែក្អកចេះតែកាហេមចេះតែក្លៀន មានពីណាចេះនិយាយអីមួយម៉ាត់កើតមកមែនទេទាំងអស់គ្នាហ្នឹងហើយអាត្មាបួសដបងនឹងដូចតែគ្នាអញ្ចឹងបួសបួសដបងចេះតែអង្គុយឆ្ងល់លោកគ្រូវិន័យអាត្មាលោកទេសនាពរោះចេះតែអង្គុយឆ្ងល់ឯងចង់ឡើងទេស ទេសវាមិនកើតណាចេះតែគិតយកគេនិយាយមិនហ្នឹងគេដាក់អាណាទៅអាណានិយាយតពីអាណាទៅបើនិយាយធម្មតានិយាយបានដល់ទៅទេសធ្វើត្រឹមត្រូវវាទេសអត់កើត ដឹងនិយាយថាម៉េចទេសបាន3ថ្ងៃអស់បួសបាន3ថ្ងៃលោកគ្រូសក្រាចាប់ឲ្យទេសនាក្រេ2ប៉ិនទេសនឹងទេសមើលសភៅទេអាដបងទេសឡើងទៅសួរលោកអានពីណាទៅណា អាននោះអានពិតទៅយមឯនោះមតសពកវតរតសមសម្ពុទ្ធសនមតសពកវតសតវអស់លោកអ្នកសាស្ត្រសពប្រោះទាំងឡាយអានយកទៅញោមអាណាស្ដាប់បានបានបានអីទៅ ចង់យំផងអីផងចូលទៅបួឲ្យតូចផងគ្រាន់តែថាឡើងទេហោកូនលោកឡើងទេហើយអាក្មេងៗរត់លេងវាឡើងមកមើលភ្លុកចង់បាក់សាលាអញ្ចឹងទៅញាក់មុខញាក់មាត់ក្តៅមុខក្តៅមាត់ចង់យំដំបងឡើយណាទេសនាបាន5000ចែកគ្នាបាន2500ម្នាក់ខាងនោះចាំរហូតណាក្រេ2ទេសរកកន្លែងចប់អត់ឃើញចុះសភៅវែងហ៎ ណាចៅតិកាថាបានហើយចប់ទៅចប់ថាម៉េចវារកកន្លែងចប់អត់ឃើញព្រោះវានៅទៀតហ៎ឆ្លងឆ្លើយឆ្លងឆ្លើយមហាទេអនុទេនៅសភៅមួយអាន ទៅអានមកនឹងលោកថាអេវ៉ាំងទៅណាព្រោះអានអានអានអានអានចាប់ប៉ុណ្ណេះឯងអេវ៉ាំងវាអត់ចេះមែននោះណាមិនដឹងថាត្រូវថាម៉េចដល់តែខែភ្ជុំ ខែភ្ជុំនឹងទន្ទិញអានិសងប្រែតកាលនោះឯងណារឿងវេមេនិកៈប្រែតហើយនឹងទៅទិញអានិសងប្រែតហ្នឹងប្រហែលសឡុងទិញលំចាំមាត់ចាំមាត់រត់មាត់ចឹងទៅឡើងទៅទេសប៉ុន្តែវា2 3សន្លឹកមើលទៅដូចខ្លីពេកចង់ទេសរឿងមួយផ្សេងទៀតហើយធូរដូចរៀងខុសគ្នាបន្តិចចង់ចង់ចប់មួយចូលទៅមួយមិនដឹងចូលរបៀបម៉េច